ហើយបើស្រីស្រីខ្លះបើថារៀងល្បីនេះកើតបោសកហើយបាទយើងងើយដើរគេងើយហើយបើប្រុសប្រុសវិញហ៎បោសក្លៀកហ្នឹងហើយវិញចូលសិស្សបាក់ឆ្នាំណាដូចជាយូរហើយភ្លេចបាត់ហើយមិនដឹងវាកាលមកទេដឹងតែការពីកូននៅទីទួយនោះពីដើមយើងមានប៉ុសច្រើនណាអញ្ចឹងអ្នកដែលធ្វើកុនតាមភៀកតាមដាក់ប៉ុសហីគឺគេត្រូវការតួច្រើនអញ្ចឹងហៅរហូតអញ្ចឹងណាអូហើយទៅឥឡូវប៉ុសបាត់អស់ហើយអត់មានប៉ុសហ្នឹងដឹងប៉ុសណា មានមួយពីរក៏គេមិនសឹងហៅយើងដែរកន្លែងខ្លះក៏គេហៅដល់អ្នកថ្មីថ្មីនេះតួម៉ែម៉ែតួឪឪក្មេងក្មេងស្ត្រីមេផ្ទះអញ្ចឹងគេធូរថ្លៃគេថាម៉ែនឹងយកថ្លៃខ្ញុំថាគេឲ្យ50នឹងធ្វើមិនខ្មិចទេក៏តម្លៃគេឲ្យមកម្លែទាគេផងហ្នឹងហើយហើយឲ្យខ្ញុំទៅយក10 20រៀលវាទៅមួយទេព្រោះខ្ញុំត្រូវការហូបត្រូវការជួលផ្ទះជួលអីចឹងណាចង់ត្រឡប់ទៅវិញហើយហើយស្រាប់មកយកតម្លៃអត់ឲ្យអត់ជួយលើកតម្លៃឲ្យគាត់ឲ្យសមរម្យបន្តិចទេ អ្នកតម្លាក់ដាក់ឯងថាគណៈផ្សេងគេយកបានពួកគេវាថ្មីគេទៅបញ្ចូលគេទៅសិល្បៈអីចឹងណាតែចំណាយខ្ញុំឯងមានអ្នកខ្លះគេយកខ្លាំងយើងខ្ញុំទៀត100 100 200នោះហើយខ្ញុំទៅធ្វើមិនហ្នឹងហើយកុំបានខាងសមាគមដែរមិនក៏យ៉ាប់ហើយព្រោះអីត្រូវការហូបអង្គមកក្រុងអីចឹងទៅយកការយើងកូនយើងអត់ដែរចឹងចែកតិចតិចចឹងណានេះនិយាយថាសិល្បៈ បាទភាកច្រើនប្តីប្រពន្ធតែងតែបែកគ្នាចង់ឲ្យមីងបកស្រាយទៅខ្ញុំគិតថាវាមិនពាក់ព័ន្ធនឹងសិល្បៈទេអារឿងបែកគ្នានោះវាសំខាន់លើការរស់នៅជាមួយគ្នាអត់ចុះសម្រងគ្នាពួកអីចាពួកអីអ្នកខ្លះចូលសិល្បៈគេលោកលអឿនគ្នាគេនឹងឃើញអីហងបាទវាហើយដូចយ៉ាងខ្លះថាអូចូលសិល្បៈគឺបែកចិត្តបែកវាមិនមែនទេតែផងបែកមិនបាច់ចូលសិល្បៈក៏បែកដែរ លើនិស័យរបស់មនុស្សចង់ផ្លាស់ប្ដូរខ្លួនឯងមិនចឹងតែអ្នកខ្លះក៏ចូលទៅមែនក៏អាចវាមានការភ្លើតភ្លើនណាបាទចាភ្លើតភ្លើនទៅជាតែមើលឃើញអ្នកផ្ទះលេងសំលេងល្អអីចឹងទៅទៅកន្លែងថតវាមានអ្នកស្អាតជាងប្តីអ្នកស្អាតជាងប្រពន្ធនេះចឹងទៅអាចចឹងដែរបាទតែខ្ញុំជឿថាវានិចរិតរបស់យើងទេអូន ចរិតយើងស្រីនមកវាស្រីនណាចរិតយើងវាប្រងហោចវាហោចប្រងខូចវាខូចអញ្ចឹងគេអ្នកសិល្បៈខ្លះគេស្រឡាញ់គ្នាដល់ចាស់កងនងឃើញទៅជាអីហើយអារឿងបាក់បែកគ្នាវាមិនមែននៅលើសិល្បៈទេនៅលើនិស័យបុណ្យនិស័យកម្មនិយាយថានៅមួយគ្នាយូរយូរវាអត់មានការចោះសម្រងគ្នាវាមានការប៉ះទង្គិចផ្លូវអារម្មណ៍ធុញថប់អីចឹងទៅបាទវាបែកគ្នាតែមិនមែនជាបែកដោយសារសិល្បៈទេគឺបែកនឹងការរស់នៅជាមួយគ្នាអត់បាន វាមិនប្រកាសថាអូយឲ្យទៅចូលសិល្បៈបែកគ្នាខ្ញុំអត់ជឿបាទអាខ្លះមិននឹងចូលហ្នឹងក៏បែកគ្នាដែរមុនចូលសិល្បៈលោកអើនទៅចូលទៅការល្បីណាចាបើមិនល្បីប្រហែលអីទេល្បីហ្នឹងហើយសុំប្តីលែងហ្នឹងហើយខ្ញុំក៏ខ្ញុំក៏មានអារម្មណ៍មួយហ្នឹងតែគ្រាន់ថាខ្ញុំមិននិយាយឲ្យចំទេអ្នកខ្លះខ្ញុំក៏គិតថាអ្នកនេះអត់អីទេលោកអើនតែល្បីតិចគឺមានបញ្ហាឯងមែនផាត់ក្បត់ក៏មានដែរចាប់ដើមអឺ ហើយបើស្រីស្រីខ្លះបើថារៀងល្បីនេះកើតបោសកហើយបាទយើងងើយដើរគេងើយហើយបើប្រុសប្រុសវិញហ៎បោសក្លៀកហ្នឹងហើយវាឃើញជួនកាលវាឃើញយើងធ្លាប់ជំរាបសួរជំរាបសួរម៉ែជំរាបសួរដល់ពេលគេរៀងល្បីតិចទុកបាយម៉ែហ្នឹងហើយអាហ្នឹងបោសក្លៀកប្រុសប្រុសហ៎ស្រីអត់ហ៊ានមើលក្រមទេមើលលើបោសកគាត់បោសកម៉ែននិយាយត្រង់ត្រង់ ហើយឃើញយើងចាស់ហ្នឹងមិនមែនចាំបីថាអូតារាល្បីបានគេចវះសួយមិនបាច់ទេបាទក្នុងនាមជាមនុស្សចាស់អើអូមៀបសួរម៉ែសុខបាយអត់ម៉ែប៉ណ្ណោះអាខ្លាហ្នឹងងក់ក្បាលដោយឯងបរទេសអញ្ចឹងងក់ក្បាលដាក់យើងហ្នឹងហើយហេអាខ្លះតួម៉ែម៉ែខ្លះក៏អញ្ចឹងដែរតែទក់ថ្មីសម័យឥឡូវនេះមិនមិនមិនឃើញយើងស្អាតទេវាមើលយើងហ្នឹងវាមិនមែនមើលលក្ខណៈឲ្យតម្លៃទេបាទបានន័យថាសុខបាយបងវាធ្វើឃើញយើងវាធ្វើចេះ រយៈដល់វាអញ្ចឹងណាបាទខ្ញុំចង់តែជន់កតែខ្ញុំខ្ពើមជ្លក់អហ្មងអាពួកខ្ញុំអញ្ចឹងខ្ញុំមិនដែលគិតខ្លួនឯងថាអញជាតារាអត់ទេខ្ញុំសុំតែសំណុំពរថាអត់ស្គាល់ទទួលស្គាល់ខ្ញុំជាអ្នកសម្ដែងជើងចាស់ហើយនិយាយចាស់មួយហ្នឹងទៅបានហើយបាទចាំបាច់ជំរាបសួរម៉ែអ្នកគ្រូជំរាបសួរអ្នកគ្រូខ្ញុំអត់ចេះខ្ញុំមិនមែនអ្នកគ្រូទេមែនអ្នកគ្រូមែនទេគាត់និយាយកចាស់ហ្នឹងចូលសិល្បៈរៀងយូរដែរហើយ អាចអាចបង្ហាត់ក្មួយក្មួយប្រាប់អីប្រាប់ប្រាប់ឲ្យកូនកូនបានតែថាឲ្យខ្ញុំមានមោទនភាពទៅណាមកណាយើងយើងជាតារាអូយពើមហឹកណាតារាអាណាស្គាល់តារាអីសម័យនេះគាត់ថាអើយើង ជាអ្នកសម្ដែងហ្នឹងហើយសុខសប្បាយកូនកូនបងអីចឹងណាកន្លែងខ្លះវានិយាយទៅគឺយើងល្អើងយើងហ្មងដូចរឿងយើងអត់ដល់វាចឹងចាស់វាមើលយើងមកវិញអត់ អត់ខ្វល់ផងអត់ដែលខ្វល់ទេព្រោះគិតថាពួកនេះប្រាំកាក់ឯងសំខាន់ខ្លួនយើងយើងមានសមត្ថភាពពិតប្រាកដហ្នឹងហើយយើងគិតថាយើងដឹងខ្លួនយើងថាយើងជាអ្នកណាហើយយើងមានសមត្ថភាពពិតប្រាកដថាអត់អីទេអញសម្លេងបានកន្លែងហ្នឹងអត់បញ្ហាបុគ្គលវិញណាគេអូអត់អីទេខ្ញុំដាក់ខ្ញុំមកបាន គ្រប់តម្រងទាំងអស់ធ្វើអីក៏បានដែរខ្ញុំសោកបោកខ្លួនអីបានទាំងអស់ដល់តែគេឲ្យធ្វើអំបិលស៊ីនមួយហ្នឹង20ដងឯងឈរចាំចង់កៀងបេះដូងហ្នឹង អីស្មាមាត់វាជាប់ម៉ាស៊ីនហ្នឹងអើយអញអានេះកុំកុំអួតថាចេះអត់គ្រូបាទអាហ្នឹងគេថាគេចេះខ្លួន គេមិនបាច់ណាបង្ហាត់បាច់ទៅរៀនណាឯងកុំមកសោះចេះអត់គ្រូនិងចេះមានគ្រូវាខុសគ្នាណា